កូនចៅក្មេងៗខ្លះនឹកឃើញពុកម៉ែតាំងតែងធ្វើអីមិនបានសុំអីមិនបានមួម៉ៅពេលខ្លះទៅម៉ែអើរៀងនិយាយសម្ដីទូចសម្ដីធំខ្លះទៅក៏អន់ចិត្តទូចចិត្តអឺតាំង តមមាត់តមកជាមួយនឹងឪពុកម្ដាយខ្លួនឯងរហូតដល់មានចំនួនបញ្ហាក្នុងគ្រួសារជាពិសេសក្នុងរយៈពេលអាយុ10ឆ្នាំទៅ20ឆ្នាំចន្លោះហ្នឹងជាពេលវេលាដែលក្មេងវិវត្តហើយតាមក្បួនជីវវិទ្យាអកម៉ូន ក្នុងខួរក្បាលខ្លួនប្រានរបស់ក្មេងនឹងចាប់ផ្ដើមប្រែប្រួលធ្វើឲ្យ របៀបគិតចរិយាមេរយាទនឹងក៏ផ្លាស់ប្ដូរទៅជាឆេវឆាវទៅជាចេះតែចង់តវ៉ាចង់ប្រឆាំងរលវិធីសាស្ត្រធ្វើម៉េចមិនចង់ក្រោមការគៀបសង្កត់ទេដែរ អាហ្នឹងវាជាដំណើរវិវត្តរបស់ក្មេងនឹងក្នុងរយៈពេល10ទៅ20ហ្នឹងអញ្ចឹងយើងជាពុកម្ដាយគោត្រូវពិចារណាដែរបើ យើងកាច់វាអាចបាក់អញ្ចឹងវាមានតែអបហើយគោមិនអាចនឹងប្រើពើហង្សាឬក៏គៀបសង្កត់ ហួសហេតុពេកអាចធ្វើឲ្យគោនឹងដើរផ្លូវខុសឬក៏ទៅជឿជាក់ទៅពឹងអ្នក ខាងក្រៅផ្ទះជាមិត្តជាភ័ក្រច្រើនជាង ស្ដាប់ឪពុកម្ដាយហើយចឹងតលម៉ែឪក៏ស្វែងយល់ពីកូនបដែបដៅណែនាំពឹងគេឲ្យជួយហើយត្រូវមាន បច្ចេកទេសក្នុងការនិយាយស្ដីនឹងមិនមែនចេះតាវាយចេះតាស្ដីចេះតាថាចេះតាបន្ទោសទេមានចំណុចដែលយើងអាច លើកទឹកចិត្តដល់តម្លៃឲ្យគ្នាអាចនឹងមានសមត្ថភាពឈរសម្រាប់ចិត្តក្នុងដំណើរជីវិតខ្លះ ហើយកូនក៏ត្រូវស្វែងយល់អំពីទឹកចិត្តរបស់ឪពុកម្ដាយដែលខំហត់នឿយយប់ថ្ងៃឈឺជារោគទ្របមកដើម្បីចិញ្ចឹមកូនចិញ្ចឹមចៅឲ្យកូនទៅរៀនឲ្យបានល្អដូចគេខ្វល់ខ្វាយមើលថែសពគ្រប់ បាយទឹកនំចំណីសម្លៀកបំពាក់មិនបានស្អីមកគាត់ឯណាគាត់ប្រឹងហ្នឹងដើម្បីឲ្យកូននឹងឯងហើយកូនខ្លះគិតថាទេហ្នឹងជាកតបកិច្ចរបស់ម៉ែឪត្រូវតែអញ្ចឹងហើយបង្កើតខ្ញុំមកត្រូវតែចិញ្ចឹមអញ្ចឹងហើយអាហ្នឹងយើងបំភ្លេចនៅសន្តានចិត្តល្អរបស់ ឪពុកម្ដាយវាធម្មតាទេឪពុកម្ដាយ មនុស្សក្តីសត្វក្តីកើតមកវាត្រូវចិញ្ចឹមអញ្ចឹងហើយប៉ុន្តែជាមួយនឹងការចិញ្ចឹមហ្នឹងម៉ែឪហ្នឹងមានមេត្តាករណាស្រឡាញ់លះបង់ស្អីស្អីដើម្បីកូនហើយហ្នឹងជាគុណបំណាច់ដែលយើងមិនអាចកាត់ថ្លៃបាន បើទោះជាពេលខ្លះគាត់មួម៉ៅតុកសិចពិបាកចិត្តស្ដីបន្ទោសថានឹងក៏ក្នុងន័យដើម្បីឲ្យយើងបានល្អដែរអញ្ចឹងតកូននឹងកុំសូវបញ្ជោះប្រសោបនិយាយបញ្ឈឺឌឺដងឲ្យម៉ែឈឺចាប់អានឹងវាជាសមានចិត្តមិនល្អហើយយើងហៅថាជាបាបនោះដែលធ្វើឲ្យឪពុកម្ដាយនឹងពិបាក យើងក៏មិនមែនថាស្ថិតនៅក្រោមអំណាចគាត់100%មិនមានសិទ្ធិសម្រេចចិត្តអីសោះទេត្រូវហ៊ានសម្រេចចិត្តទៅលើរឿងរ៉ាវក្នុងជីវិតនឹងខ្លះមិនមែនទៀមទាទាំងស្រុងទេយើងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់នឹងសម្រេចចិត្តទៅលើជោគវាសនារបស់យើងទាំងស្រុងទេត្រូវការគាត់ណែនាំយើង កន្លែងណាដែលយើងអាចសុំសិទ្ធិសម្រេចហ្នឹងយើងសុំឲ្យដោយសន្តិវិធីទៅមនុស្សចាស់ត្រូវការការគោរពអោនលំទោនអឺចំពោះគាត់មិនមែនអាងវាងយើងទៅរៀនហើយយើងនិយាយមើលងាយមើលថោកគាត់អាហ្នឹងมันអាចបានលទ្ធផលល្អឯងចឹងវាតលយល់គ្នាទៅវិញទៅមកម្ដាយឪពុកនិងកូនកូន សម្ដែងការដឹងគុណចំពោះពុកម្ដាយហត់នឿយពិបាកពិបិនគឺដើម្បីខ្លួនឯងនឹងឯងជាទឹកចិត្តមហាករុណាធិគុណទុំធេងយកអីទៅព្រៀបបានដែរម្ដាយក៏ត្រូវស្វែងយល់អំពីដំណើរនៃការវិវត្តរបស់ក្មេងនឹងมันអាចទៅកាច់ផុសបាក់ធ្វើអានឹងខូចក្មេងទៅយើងពិបាកយើងមានវិបត្តិសារីក្នុងជីវិតដែរ ម្ដាយមួយគាត់សរសេរសារមកសួរថាកូនគាត់នឹង មានអាយុ20ឆ្នាំ slot boat ត្រឹមត្រូវល្អណាស់ប៉ុន្តែដោយសារនាងឈឺដល់ឈឺច្រើនពេកក៏ឈប់រៀនហើយដល់ឈប់រៀនទៅអឺវាខកបំណងអញ្ចឹងនាងខូចចិត្តខ្លាំងឥឡូវសួរថាធ្វើម៉េចទៅអានឹងនៅក្នុងវ័យសិក្សាហ្នឹងវា ដូចថាចិត្តវាចង់ហើយដល់ពេលវាមិនបានវាវាកើតទុកហ្នឹងនឹងអឺបើយើងអាចមានជំរើសណាមួយទៀតលើកទឹកចិត្តគាត់ឧទាហរណ៍ថា នៅពេលដែលគាត់ជាហើយ អាចឲ្យគាត់រៀនបន្តទៀតបើគាត់មានបំណងចង់រៀនបន្តអឺហើយតើឪពុកម្ដាយដូចទេផ្ដល់ឱកាសអឺមិនបិទបាំង ខាត់ខាំងទឹកចិត្តរបស់កូនដែលចង់រៀននេះវាជារឿងល្អឯដែលកូនចង់រៀនបាទលើកលៈទេសៈនេះឈឺធ្វើម៉េចមើលខ្លួនឲ្យជាឲ្យស្រួលបួលសិនអឺហើយទៅមុខទៀតបើកូនចង់រៀនរុញនៅតែគ្រប់ត្រអញ្ចឹងអាហ្នឹងគាត់អាចនឹងធូរស្បើយពីការបាក់ទឹកចិត្តហ្នឹងអឺបើ ខកបំណងពេលវ័យប៉ុណ្ណឹងវាអាច មាន បញ្ហាចងចាំបានយូរខ្ញុំកណាអាត្មាភាពធ្លាប់ជួបអឺកូនដែលដូចថាចងចាំនៅអវ័យមួយដែលมันបានដូចចិត្តអញ្ចឹងទៅដល់ពេលចាស់ទៅក៏នៅតែចងចាំទង្វើរបស់ឪពុកម្ដាយចំពោះខ្លួនឯងហើយនៅតែរំលឹករំលើកអញ្ចឹងទៅអឺឪពុកម្ដាយក៏គាត់ គ្មានបំណងអាក្រក់អីជាមួយកូននឹងដែរប៉ុន្តែធ្វើម៉េចកលៈទេសៈនឹងអញ្ចឹងទៅអញ្ចឹងស្មានថាផ្ដាល់ក្តីសង្ឃឹមហើយតម៉ែឪយល់ដែរថាមិនមែនបានន័យថាឈប់រៀនហើយយើងអស់ឱកាសលេងបានរៀនបន្តទៀតដែរមិនមែនទេនៅ មានអ្នករៀនបន្តអាយុ50 60 70 80 90ក៏នៅមានអ្នករៀនដែរអញ្ចឹង បើគាត់នៅមានទឹកចិត្តរៀនយើងនៅលើក ទឹកចិត្តឲ្យគាត់រៀនបន្តទៅទៀតហើយក៏ផ្នែកខាងកូនក៏ត្រូវស្វែងយល់អំពីស្ថានភាពថាជីវិតហ្នឹងវាមានកលតិសៈឡើងចុះអញ្ចឹងអឺយើងមិនមែន បានន័យថាយើងបាត់បង់ឱកាសមួយហ្នឹងជីវិតយើងជីវិតហ្នឹងងឹតសូន្យសងមិនមែនទេចឹងយើងធ្វើម៉េចរៀបចំចិត្តគំនិតឲ្យរឹងប៉ឹងឲ្យស្រស់ស្រាយ ព្យាបាលជំងឺផ្លូវកាយនឹងឲ្យជារួចរាល់ហើយយើងបន្តបេសកកម្មរបស់យើងទៅទៀតអ្វីណា ដែលយើងចង់ធ្វើជាពិសេសការសិក្សារៀនសូត្រនឹងហើយបើឧទាហរណ៍ថាយើងអត់មានឱកាសបន្តបំណងប្រាថ្នានឹង ទេក៏យើងកុំឲ្យដាក់បន្ទុកជាស្ដីបន្ទោសម៉ែឪឬក៏អីដែរយើងអាចនឹងធ្វើកិច្ចការងារណាដែល ល្អហើយឲ្យបានសម្រេចជោគជ័យទៅហើយជួយកូនជួយចៅ ជួយបងជួយប្អូនឲ្យបានរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ទៅអាហ្នឹងយើងអត់លក់ខ្លួនឲ្យគោបំណងនឹងតែមួយទេយើងនៅ អាច បញ្យលខ្លួនឯងឲ្យសម្រេចគោបំណងផ្សេងបានអាហ្នឹងទើបយើងមិនសូវកាត់ទុកខ្លាំងអនុមោទនា